លោក Henry Ford គឺជាអ្នកចំនួនដ៏ល្បីល្បីម្នាក់ក្នុងចំណោមអ្នកចំនួនទូទាំងពិភពលោកលោកជាជនជាតិអាមេរិក និងជាស្ថាបនិកនៃក្រុមហ៊ុន Ford Motor លោក Ford ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមេកានិកតាំងពីគាត់នៅក្មេងមកម្ល៉េះនៅពេលគាត់រុះរើនឹងរៀបចំនាការប៉ោដែលឪពុករបស់លោកបានឲ្យលោកកាលលោកអាយុ15ឆ្នាំ Ford បានចាប់ដើមធ្វើការពិសោធន៍ផ្ទាល់ខ្លួនលើម៉ាស៊ីនសាំង ដែលជាការចាប់ផ្ដើមនៃក្រុមហ៊ុន Ford ដ៏ធំរបស់លោក ហើយទ្រព្យសម្បត្តិសុទ្ធរបស់លោកយោងតាមគេហទំព័រទស្សនាវដ្តី Ford ក្នុងឆ្នាំ2008គឺ188.1000លានដុល្លារលោក Henry Ford បានជួបប្រទះនឹងការបរាជ័យជាច្រើនជាមួយនឹងភាពជោគជ័យរបស់គាត់ថ្ងៃនេះខ្ញុំនឹងលើកមេរៀនជោគជ័យទាំង10របស់លោក Henry Ford សម្រាប់សហគ្រិននិងអ្នកជំនួញមេរៀនទី1ស្វែងរកដំណោមានពីអ្នកដទៃកំហុសដ៏ធំបំផុតមួយដែល Henry Ford បានធ្វើ គឺ ការមិនស្ដាប់យោបល់នរណាទាំងអស់សូម្បីតែកូនប្រុសរបស់គាត់ក៏ដោយគេបាន ប្រាប់ Henry Ford ថារថយន្តម៉ាបស៊ីកំពុងមាន ប្រជាប្រិយភាពជាងយើងហើយប៉ុន្តែ Henry បែរមិនខ្វាយខ្វល់ពីការផ្លាស់ប្ដូរទាំងនេះឡើយចុងបញ្ចប់នៅក្នុងក្រុមហ៊ុន Ford ដែលធ្លាប់ឈរកំពូលគេក៏ធ្លាក់ដំណែងមកត្រឹមលេខ3ក្រុមហ៊ុនរបស់គាត់មិនបានបាត់បង់កិត្យានុភាពឡើយដោយលោកបានកែប្រែគំនិតឆ្នៃប្រឌិតថ្មី ថ្មី ដែលធ្វើឲ្យគាត់ឈរកំពូលនៃឧស្សាហកម្មរថយន្តឡើងវិញម្ដងទៀតមេរៀនទី2 បុគ្គលណាដែលឈប់រៀនគឺប្រៀបដូចជាមនុស្សចាស់ក្នុងកំឡុងពេលនៃការអភិវឌ្ឍរបស់យើងយើងត្រូវផ្ដោតអារម្មណ៍ទៅលើការរៀនសូត្រដែលនាំឲ្យយើងមានគំនិតល្អល្អការរៀនសូត្រធ្វើយើងអាចជីកកាយសមត្ថភាពដែលយើងមាន ថាត្រូវប្រើដោយរបៀបណាការរៀនសូត្រគឺពេញមួយជីវិតរៀនពីភាពជោគជ័យនិងបរាជ័យហើយក៏មិនត្រឹមតែលើកទឹកចិត្តឲ្យទទួលជោគជ័យប៉ុណ្ណោះទេ តែ ថែមទាំងធ្វើឲ្យយើងនៅក្មេងនៅដែរសប្តាហ៍នេះយើងអាចបង្កើតមូលដ្ឋានចំណេះដឹង ដែលយើងអាចទាញពីការរៀនពីមិត្តភ័ក្តិនិងមនុស្សជាច្រើនទៀតរាប់មិនអស់ដែលបានចែករំលែកបទពិសោធន៍ស្រដៀងស្រដៀងគ្នាវាគឺជាការអប់រំមួយដោយមិនចាំបាច់ចំណាយលុយកាក់តែពោពេញទៅដោយគុណតម្លៃមេរៀនទី3 បង្កើតសម្រាប់មនុស្សគ្រប់គ្នាអ្នកជំនួញដែលជោគជ័យជាច្រើនបានផ្ដោតទីផ្សារទៅលើតែអ្នកមានទ្រព្យធនតែប៉ុណ្ណោះប៉ុន្តែ Henry Ford បានបង្កើតផលិតផលដើម្បីមនុស្សគ្រប់គ្នាអាចទិញប្រើប្រាស់បាន មានរឿងមួយដែលគាត់បានដំឡើងប្រាក់ខែឲ្យកម្មកររោងចក្ររបស់គាត់ដល់ចំណុចដែលពួកគេអាចមានលទ្ធភាពទិញរថយន្តដែលពួកគេផលិតប្រើប្រាស់បានប្រការនេះបាននាំមកកាត់បន្ថយអត្រាប្រាក់ ដែលបានញោមញីក្រុមហ៊ុន Ford នៅដើមឆ្នាំមេរៀនទី4មិនថាអ្នកអាចធ្វើបានឬមិនអាចធ្វើបាននោះទេ អ្នកគឺត្រឹមត្រូវ វាត្រូវបានគេជឿជាយូរណាស់មកហើយ ភាពជោគជ័យទាំងអស់គឺចាប់ផ្ដើមនៅក្នុងគំនិតរបស់យើងមិនថាវាខុសឬក៏ត្រូវឡើយ តែវាជាគំនិតផ្ទាល់របស់យើង តាមពិត មិនថាជោគជ័យឬបរាជ័យកើតឡើងមុនដំបូងនៅក្នុងគំនិតរបស់យើងមុនពេលវាបង្ហាញខ្លួន នៅលើជាក់ស្ដែង Henry Ford ជឿជាក់យ៉ាងមុតមមលើគោលការណ៍នេះហើយរស់នៅដោយគោលការណ៍នេះ ក្នុងជីវិតជំនួញប្រចាំថ្ងៃរបស់លោកបុគ្គលដ៏អស្ចារ្យភាគច្រើនយល់ថាអ្វីៗក៏ដោយដែលអ្នកមានសម្រាប់ខ្លួនឯងនៅក្នុងគំនិតវាគង់នឹងបង្ហាញឡើង នៅក្នុងថ្ងៃណាមួយមិនខាន។ ដូចនេះគោលបំណងដំបូងនៅក្នុងការបណ្ដាក់ទុនដើម្បីទទួលជោគជ័យគឺបដិញ្ញា ចិត្តចំពោះជោគជ័យនិងបើកគំនិតរបស់អ្នកជាមួយនឹងភាពវិជ្ជមានមេរៀនទី5វិនិយោគលើអ្វីដែលដំណើរការអ្វីដែលធ្វើឲ្យ Henry Ford ទទួលជោគជ័យគឺគាត់បានយកគំនិតអាជីវកម្មរបស់គាត់ ពង្រីកឲ្យកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើគាត់នៅជាមួយរោងចក្រខ្នាតតូចដំបូងរបស់គាត់វាមិនខ្លាចជាមុខជំនួញដែលគេស្គាល់មកដល់សប្តាហ៍ថ្ងៃនេះទេរាល់ពេលដែលគាត់ចង់កែប្រែលម្អក្រុមហ៊ុនរបស់គាត់គាត់បានបង្កើតរោងចក្រធំជាងមុនដើម្បីឲ្យមានកំណើនផលិតផលទោះបីជាការផ្លាស់ប្ដូរទាំងអស់ត្រូវចំណាយថ្លៃដើមក៏ដោយក៏ Henry Ford សុខចិត្តប្រថុយនឹងវិនិយោគលើអ្វីដែលដំណើរការ មេរៀនទី6ការបរាជ័យគឺ ជាឱកាសមួយដើម្បីចាប់ផ្ដើមម្ដងទៀតហើយម្ដងនេះគឺឆ្លាតវៃជាងមុនអ្វីដែលល្អបំផុតអំពីការបរាជ័យគឺយើងច្បាស់ជាងមុនវាប្រៀបដូចជាការដើរខុសផ្លូវតែបើអ្នកមិនចាំផ្លូវអ្នកនឹងច្រឡំផ្លូវដែលអ្នកធ្លាប់វង្វេងការបរាជ័យគឺជារឿងដែលគ្រប់គ្នាមិនអាចគេចផុតនោះទេ នៅពេលដែលវាកើតឡើង យើង ត្រូវតែចេះរៀនសូត្រពីវាថាតើយើងបរាជ័យដោយសារអ្វីហើយត្រូវចេះលើកទឹកចិត្តខ្លួនឯងដើម្បីបន្តទៅមុខព្រោះបរាជ័យមិនមែនជាថ្ងៃចុងបញ្ចប់នៃជីវិតយើងទេមេរៀនទី7ស្រឡាញ់អ្វីដែលអ្នកធ្វើ ប្រសិនបើអ្នកមិនមាន ភាពរីករាយចំពោះការងាររបស់អ្នកនោះទេ គឺដល់ពេលដែលអ្នកត្រូវស្វែងរកការងារថ្មីហើយព្រោះបើអ្នកបន្តធ្វើអ្នកក៏មិនអាចបំពេញការងារបានល្អដែរការពេញចិត្តចំពោះអ្វីដែលអ្នកបានធ្វើនឹងធ្វើឲ្យវ័យវ័យមានតម្លៃវាអាចចំណាយពេលខ្លះដើម្បីស្វែងរកតាមចំណង់ចំណូលចិត្តរបស់អ្នកប៉ុន្តែមេរៀនជីវិតរបស់ Henry Ford បានបង្ហាញយើងថា ការស្រឡាញ់អ្វីដែលយើងធ្វើយើងច្បាស់ជាទទួលបានជោគជ័យ មេរៀនទី8អ្វីក៏ដោយគឺអាចទៅរួចទាំងអស់លោក Henry Ford បានបង្ហាញពិភពលោកថាអ្វីៗអាចទៅរួចគាត់បានបង្កើតក្រុមហ៊ុនដ៏ល្បីល្បីមួយចាប់ដើមដំណើរការដោយខ្លួនរបស់គាត់ផ្ទាល់ហើយពង្រីកវាកាន់តែធំឡើងនិងប្រសើរជារៀងរាល់ឆ្នាំគាត់បានធ្វើការស្រាវជ្រាវរបស់គាត់ពីការរៀនសូត្រពីម្ចាស់អាជីវកម្មផ្សេងៗនិងសម្របខ្លួន ឲ្យសមស្របនឹងផលិតផលរបស់គាត់គាត់គឺជាអ្នកមានគំនិតច្នៃប្រឌិតនិងមានការអភិវឌ្ឍខ្លួនគាត់បានប្រព្រឹត្តចំពោះនយោជករបស់គាត់យ៉ាងល្អហើយបានដំឡើងប្រាក់ខែរបស់ពួកគេយ៉ាងវិញទៀតគាត់បានលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដូចគាត់គាត់មិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែ រឿងរ៉ាវរបស់គាត់បានផ្ដល់មេរៀនជីវិតដ៏មានតម្លៃមួយចំនួនដែលអាចប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃនេះមេរៀនទី9ផលិតផលត្រូវតែមានគុណភាពខ្ពស់លោក Henry Ford ធ្លាប់មានប្រសាសន៍ថាគុណភាពមានន័យថារបស់ល្អតែងតែមានអ្នកមើលឃើញហើយនោះវាជាការពិតយើងទាំងអស់គ្នា គួរតែពូកែគ្រប់ពេលវេលាមិនត្រឹមតែពេលដែលជាវាយរបស់យើងកំពុងមើលឬឪពុកម្ដាយរបស់យើងកំពុងមើលប៉ុណ្ណោះទេ ការបង្កើនទម្លាប់ល្អនិងអភិវឌ្ឍខ្លួនទៅជាមនុស្សល្អគឺសំខាន់ជាងវិធីសាស្ត្រដែលគ្មានសិលធម៌ដូចនេះផលិតផលល្អគឺមានសារៈសំខាន់ណាស់គឺវាអាចរក្សាអតិជនឲ្យនៅយូរអង្វែងនិងប្រមូលអតិជនថ្មីបានទៀត មេរៀនទី10កុំគិតតែពីបញ្ហា តែត្រូវស្វែងរកដំណោះស្រាយវាងាយស្រួលណាស់ក្នុងការស្ដីបន្ទោសទៅលើនរណាម្នាក់ ឬទម្លាក់កំហុសរបស់អ្នកទៅលើអ្នកផ្សេងទោះជាយ៉ាងណាក៏ដោយជំនាញសំខាន់បំផុតមួយដែលអ្នកអាចរៀនក្នុងជីវិតគឺទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនអ្នកវាកាន់តែប្រសើរថែមទៀតបើយើងអាចស្វែងរកដំណោះស្រាយអំពីបញ្ហា នេះនឹងធានានៅជោគជ័យជាច្រើននៅក្នុងជីវិតរបស់អ្នកបាទសូមអរគុណសម្រាប់ការតាមដានទស្សនាសង្ឃឹមថាជួបបងប្អូននៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា